ហើយគូនិយាយមួយទៀតភ្ជាប់មួយ Man U ដែររឿងរ៉ូណាល់ដូរ៉ូណាល់ដូមិនចាំបាច់ថាដូគ្រូល្អមកពីទេវតាណាទេទម្រង់លេខរបស់រ៉ូណាល់ដូគឺអស់ហើយអស់ប៉ុណ្ណឹងហើយអស់ប៉ុណ្ណឹងហើយវាអត់មានអីដែលត្រូវលឿននឹងទៀតទេហើយបើសមាសម័យការដែលគាត់នៅរៀនប្រទេសកាលពី2018ដែលគាត់ចេញទៅជួបបន្ទុកចាប់ពីពេលហ្នឹងមកគឺទម្រង់លេខរបស់គាត់គឺ down ហ្មងធ្លាក់ហ្មងបន្តិចបន្តិចបន្តិចបន្តិចបន្តិចបន្តិចហើយពេលខ្លះពូអត់ជឿទេពូគិតថាមកពីក្រម មកពីគាត់លេងវាអត់មាននយោបាយឲ្យគាត់លេងវាអត់ទាន់យល់ចិត្តគ្នាមិនទេអាហ្នឹងបានពូយល់ខ្លួនឯងដឹងខ្លួនឯងហ្មងថាតម្រងលេខរបស់គាត់គឺចាប់ដើមធ្លាក់ហើយ ទី1អាយុទី2ថាមពលកម្លាំងទី3បច្ចេកទេសរបស់គាត់ឥឡូវហ្នឹងក៏អត់ដូចមុនដែរវាអត់ដូចមុនតែថាគាត់អាចទាញ2ឬមួយឯដាច់ផឹងដរិចអីអត់ទេឥឡូវហ្នឹងគឺយ៉ាប់ហើយឥឡូវល្អបំផុតនៅពេលដែលគាត់ធ្វើបានគឺបាល់តែតែមួយគាត់ដែលគាត់ច្បាស់ បាល់តែតតែមួយគត់ដែលគាត់ច្បាស់បើបាល់តែតអានឹងពូឲ្យពិន្ទុរបស់គាត់នោះគឺ9.9មកអានោះគឺច្បាស់មកបាល់តែតតែបើការសុទ្ធ free kick អត់ដូចមុនទេអត់ដូចមុនទេហើយមកព្រីមលីកនេះគាត់សុទ្ធបាន4គ្រាប់ នៅព្រីមលីករ៉ូនដូនឹងមិនថាអានឹងគេហៅថាវាលវត្តសង្សារអាយុកាន់តែជ្រេវ័យកាន់តែចាស់ កម្លាំងកាន់តែធ្លាក់អញ្ចឹងវាអត់មានអីទេត្រូវឆ្ងល់ច្រើនទេពួកសងខាមនោះគឺមានតែប៉ុណ្្នឹងអញ្ចឹងរលកក្រោយគេចាប់ដើមឡើងមកឲ្យដូចអឹមបាប៉េដូចហាឡាន់ឥឡូវគេចាប់ដើមនេះហើយគេចាប់ដើមឡើងទៅឡើងទៅហើយអញ្ចឹងសេរីមុនដូចមេស៊ីដូចរ៉ូណាល់ដូអីក៏ចាប់ដើមជ្រេក៏ចាប់ដើមរៀងទៅបន្តិចទៅបន្តិចទៅបន្តិចហើយឃើញគាត់លេង ការប៉ះវេតហ្វតប្រហែលម្សិលមិញអាបាល់ដែលគាត់សុទ្ធ មួយស្មើបាល់នោះបើយើងសម័យការនៅរៀលម៉ាឌ្រីតដូចអត់ដូចគាត់ថាមិនអញ្ចឹងទេគាត់សុទ្ធតែវាអត់វាអត់មានអីទៅឆ្ងល់ទេគឺមានតែប៉ុណ្្នឹងទម្រង់ទម្រង់លេបរបស់គាត់គឺអស់ហើយអស់ប៉ុណ្្នឹងអញ្ចឹងយើងស្លេះយើងស្លេះតែប៉ុណ្្នឹងរឿងមែនយូហើយយប់មិញយប់ម្សិលមិញពូនិយាយគូរៀលម៉ាឌ្រីតជាមួយនឹងក្រាណាដាពូអត់ឲ្យនិយាយរៀលម៉ាឌ្រីតទេពូនិយាយបានពីរដងគាត់តែយប់មិញពូនិយាយលើកទី2ហ្នឹងគឺញាក់សាច់ហ្មងអត់អត់នឹកស្មានថាអឺហ្វមលេងរបស់ Real Madrid ហ្នឹងគឺ ល្អដល់ថ្នាក់ហ្នឹងទេពូនិយាយមែនមកពូអត់អត់អត់នឹកស្មានទេមិននឹកស្មានថាស៊ីដានគាត់ចេញទៅ ហើយក៏លោកសិលតិក៏មិនដឹកនាំគឺធ្វើឲ្យក្រុមនឹងមានតលយៈភាពគឺរៀបចំបានប្រសើរសូម្បីតែជើងក្រោមទោះបីជាបាត់បង់បាត់បង់រ៉ាម៉ូសក៏ក៏នៅតែអាចនឹងធានាបានថាជើងក្រោមក៏នៅតែរ៉ាម៉ងគាត់ដាក់ David Alaba គាត់ដាក់ Nacho ឬក៏ Eder Militao យប់មិញជើងក្រោម4នាក់គាត់ដាក់ Dani Carvajal ស្ដាំ កដាលអាយាកាត់ហ្នឹងគឺគាត់ដាក់ Alaba ជាមួយនឹង Nacho ឆ្វេង Ferland Mendy បំរើហ្នឹងគឺ និយាយទៅគឺស្ដាច់បំរើហ្មងបាទតូនីគ្រូសលូកាម៉ូទ្រិកនិងខាសមីរ៉ូប្រយុទ្ធ3រូបនៅខាងលើក៏អាស្ដាមដាក់ម៉ាកូអាសានស៊ីយ៉ូក៏ដល់ការីមបេនសេម៉ាឆ្វេងអាម៉ាហើយរៀលម៉ាឌ្រីតលេងយប់មិញដូចបេនសេម៉ាក៏អត់សុទ្ធម៉ូទ្រិកក៏អត់សុទ្ធអត់សុទ្ធទេនិយាយទៅគឺលេងទំនុក ចិត្តមកលេងបានន័យថាគឺដឹងតែស៊ីហើយបាល់នោះអត់ប្រមាថទេគឺ easy easy ហ្មងដូចបេនសេម៉ាយប់មិញសួរថាដោយការប្រកួតលើកមុនគាត់ focus ទៅលើការសុទ្ធគាត់ចង់សុទ្ធហេតុអីគាត់យប់មិញគាត់អត់សុទ្ធ និយាយទៅវាងាយពេកយុមិញគាត់លេងខ្លីៗទីទីតាកាបាទ1 2 1 2 1 2ហើយបាល់ម៉ូទ្រិកគាត់មើលបេនសេម៉ាឲ្យទៅដាច់ផឹងហ្នឹងម៉ូទ្រិកអត់សុទ្ធប៉ុណ្ណឹងមួយស្មើមួយហ្គោលម៉ូទ្រិកអត់សុទ្ធទេសុខចិត្តតម្លាក់ឲ្យអាម៉ៅសុទ្ធទៅអូយុមិញរៀនលេងអែមហើយអាម៉ៅរដូវកាលមុនពូនិយាយពូឆ្វេជេវាចង់ងាប់អាម៉ៅជាចង់ឈូតដល់ជាអាម៉ៅអាម៉ៅសុទ្ធបានតែ3គ្រាប់នៅរដូវកាលមុនរដូវកាលនេះអាម៉ៅសុទ្ធបាន8គ្រាប់ហើយនៅនៅឡាលីហ្គាបេនសេម៉ាបាន10គ្រាប់ បេសេម៉ាចូលលើគេឥឡូវអាម៉ៅឡើង8គ្រាប់ល្វីសវ៉រ៉េបាន7គ្រាប់ទេអញ្ចឹងបានថាអាម៉ៅរដូវកាលនេះគឺអាម៉ៅឡើងហ្មងហើយយំមិញពូមើលជាក់ស្ដែងពូនិយាយពូអត់មានជាអាម៉ៅមួយម៉ាត់ទេពូវាល្អពេកការ dribble របស់វាគឺអែមហ្មងញាក់មួយស្មាមកស៊ីផុយហ្មងមួយស្មាមកផុយគុណភាពអូយល្អណាស់អាម៉ៅអាម៉ៅឯងឡើងវាឡើងយ៉ាងនេះជេតាំងពីវាលេងបាល់អត់កើតរហូតដល់វាល្អលេងជេវាវាខុសពីអា Greenwood សរសើរតាំងវាល្អរហូតដល់ជេរវាឥឡូវវាធ្លាក់តែអាម៉ៅល្អមែនអាម៉ៅអាម៉ៅល្អណាស់អាម៉ៅអូអត់បានទេណា2 1អីចង់យ៉ាប់បានម៉ៅអើយអាម៉ៅឡើងណាស់ឥឡូវអត់បានទេអាម៉ៅល្អមែនទទួលស្គាល់តែយំមិញបងប្អូនយើងគាត់មើលរៀលបន្តិចគាត់ជក់ចិត្តណាគាត់ថារៀលលេងល្អលេងអត់សាន់ញ៉ាំទេដល់រៀលលេងមកគឺងាយងាយស្រួលស្រួលហ្មង ហើយហ្វមលេងគ្រូណាដោយគ្រូណាអញ្ចឹងដោយស៊ីដានដូចអីគាត់លេងតែ4 3 3ទេរៀលហើយក្រុមបាល់ទាត់ដែលថាល្អជាងជាងគេអាខាង counter attack ហ្នឹងគឺរៀលម៉ាឌ្រីតហ្នឹងហើយ counter លឿនណាស់រៀលរៀល counter លឿនហ្មងថា Liverpool ទៅ counter លឿនរៀល counter សាហាវយើង Liverpool ទៀតរៀលសាហាវអា counter 1 2 3ដល់លើបាត់ហើយ1 2 3ដល់លើបាត់ហើយចឹងរៀលហើយរដូវកាលនេះរៀលយកសុំហើយឡាលីយ៉ារៀលយកហើយ បើកូប៉ារ៉េមិនដឹងឯងកូប៉ារ៉េប្រហែលបាសេយកឲ្យមើលទៅព្រោះឥឡូវដូរគ្រូឯងដូរសាវីដឹកនាំឯងឥឡូវសាវីក៏ដឹកនាំបានពីរប្រកួតឯងហើយឮថាមិនឮថាទេហៅអាដានីអាវេសមកដានីអាវេសមកនោះគ្នាមកជួយទេណាហើយមករដូវកាលគ្នាយកតែមក1យូរ៉ូទេមួយរដូវកាលដានីអាវេសក្នុងមួយរដូវកាលដានីអាវេសទទួលបានប្រាក់ពលកម្មតែ1យូរ៉ូគត់អារឿងផ្សេងៗទៀតពួកអត់ដឹងឯងអារឿងអឺ bonus ឬក៏កញ្ចប់អីផ្សេងៗអត់ដឹងប៉ុន្តែគាត់ថាសារពមនេះគេចុះផ្សាយថា មួយរដូវកាលគឺអាល់បីយកតែ1យូរ៉ូគាត់ពីរៀលម៉ាឌ្រីដពីបាសេឡូណាមកនេះគឺគាត់មកជួយដោយសារគាត់នឹងហ្សាវីពីមុនគឺជាមិត្តរួមក្រុមដ៏ជិតស្និទ្ធតែដល់ពេលគាត់ចេញទៅហើយហ្សាវីហ្នឹងក៏ចូលនិវត្តទៅទៅធ្វើជាគ្រូទៅក៏បែកគ្នាទៅឥឡូវជួបគ្នាវិញហើយដូចចរ៉ាទីហ្គេដូចប៊ូស្កេតអីសុទ្ធតែធ្លាប់លេងជាមួយហ្សាវីទាំងអស់ឥឡូវខ្លាចជាកូនសើរបស់ហ្សាវីវិញហើយអាហ្នឹងរឿងបាសេឡូណាហើយអ្វីដែលយើងគួរឲ្យសោកស្ដាយអ្វីដែលគួរឲ្យ slot ចិត្តហ្នឹងគឺ Sergio Aguero Aguero គាត់ចូលនិវត្តឲ្យជាមួយយើងមួយមួយទាំងក្លឹបទាំងជំរឿជាតិមូលហេតុចម្បងដែល Aguero ចូលនិវត្តន៍គឺដោយសារបញ្ហារោគបេះដូងបាទគាត់មានជំងឺបេះដូងប្រចាំខ្លួនដោយសារអាចថាវាដល់ពេលដែលរោគបេះដូងនោះគឺធ្វើទុកអញ្ចឹងតាមដុកទ័រជំនាញខាងបេះដូងបានប្រាប់ទៅ Aguero ហើយនឹងក្រុមគ្រួសារឲ្យគាត់ឈប់លេងទៅព្រោះអាចប៉ះពាល់ព្រោះពេលខ្លះនៅពេលដែលគាត់លេងដូចដូច Ericsson លេងអញ្ចឹងវាទាំងហក់ពេលខ្លះវាអាច វាអាចភ្លាមភ្លាមនឹងវាធ្វើឲ្យឲ្យប៉ះពាល់ដល់អាយុជីវិតដោយมันអាចបញ្ជូនទៅសង្គ្រោះមិនទាន់បានទេអញ្ចឹងគឺដំណោះស្រាយដែលល្អបំផុតគឺគាត់គ្រូពេទ្យឈប់ឲ្យគាត់លេងឥឡូវគឺគាត់ធ្វើតាមគ្រូពេទ្យហើយអាខ្វេរ៉ូនឹងលេងមានវត្តមាននៅលើទីលានបាល់ទាត់ទៀតហើយចាប់ពីពេលនេះតទៅគឺគាត់ព្យួរស្បែកជើងដោយសារបញ្ហាបេះដូងស្ដាយមែនទែនមួយចេញពីមែនធីមកថាមកលេងនៅបាសេជាមួយចាប់ដៃគូគ្នាមួយមេស៊ីមិនទាន់បានលេងផងមេស៊ីចេញទៅប៉ារីសបាត់ទៅឥឡូវហ្នឹងគឺកើតរោគបេះដូង លេងបានលេងទៀតគឺចប់ហ្មងអាប៉េរ៉ូអនាគតគឺអស់ត្រឹមហ្នឹងនេះបាទអស់ត្រឹមហ្នឹងនេះបាទចប់ត្រឹមហ្នឹងហើយអាប៉េរ៉ូហើយជាចុងក្រោយនេះពូនិយាយទាក់ទងទៅនឹងបាល់ខ្មែរការប្រកួតនៅក្នុងពានរង្វាន់សម្ដេចវគ្គ4ក្រុមចុងក្រោយល្ងាចមិញនៅកីឡាដ្ឋាន Cambodia Airways ឬក៏ Bangkok Airways បាត់ទឹកដីរបស់ក្រុម Bangkok IC ការប្រកួតនោះគឺបើ Bangkok បាននាំមក ទៅលើក្រុមបាល់ទាត់ពីសាខា1-0នៅតង់ទី1ហើយតង់ទី2ការប្រកួតគឺมันអាចចាប់ផ្ដើមបានទេដោយសារមេឃភ្លៀងខ្លាំងពេកបាទអញ្ចឹងគឺក្រុមបាល់ទាត់ទាំងពីរលេងបានតែរយៈពេល10នាទីក៏ត្រូវបានផ្អាកដោយសារភ្លៀងនឹងគឺភ្លៀងខ្លាំងណាស់ហើយពូក៏បានតែមើលផ្ទាល់ដែរការប្រកួតល្ងាចមិញគឺភ្លៀងឡើងឡើងឡើងលិចកីឡាដ្ឋានតែ បាទតែម្ដងហើយការប្រកួតក៏ត្រូវបានផ្អាកបាទលើកទៅថ្ងៃស្អែកវិញថ្ងៃស្អែកគឺការប្រកួតចាប់ផ្ដើមនៅវេលាម៉ោង3បាទម៉ោងដដែលទីតាំងដដែលគឺនៅកីឡាដ្ឋាន Cambodia Airways បាទនៅទឹកដីរបស់ក្រុមអាទិត្យបឹងកេតអញ្ចឹងថ្ងៃស្អែកការប្រកួតគឺបន្តពីថ្ងៃហ្នឹងទៅបាទន័យថាតង់ទី1គឺចប់ហើយបាទតង់ទី1គឺបឹងកេតនាំមកទៅលើវិសាខា10អញ្ចឹងថ្ងៃស្អែកគឺលេងតពីនាទីដែលគេដែលគេ stop បាទអញ្ចឹងបន្តទៅបាទលេងឲ្យអស់ទៅអ្នកណាឈ្នះអ្នកណាចាញ់បាទស្អែកហ្នឹងគឺដឹងហើយបាទវិសាខាជាមួយនឹងបឹងកេតហើយមកគូទៀតបាទគឺក្រុមបាល់ទាត់ភ្នំពេញក្រោមប៉ាជាមួយនឹងក្រុមបាល់ទាត់ប្រខាទីស្វ័យរៀងបាទគឺប្រខាទីស្វ័យរៀងបានយកជ័យជំនះ បាទទាំងមិនគួរឲ្យជឿទៅលើភ្នំពេញក្រៅនៃលទ្ធផល3-2តោងទី1ភ្នំពេញក្រៅនាំមុខ2-1តោងទី2ភ្នំអឺប្រកាសនេះស្វ័យរៀងបាទ comeback បាន3-2វិញបាទសម្រាប់ខ្សែការពារសឹងអស់បាទអ្នកអ្នកអ្នកអ្នកអ្នករកគ្រាប់បាល់នៅចុងម៉ោងបាទដោយសុយវិសាលដោយអីសេរីគ្រីយ៉ាហ្នឹងគឺអ្នកដែលរកគ្រាប់បាល់ម្នាក់មួយគ្រាប់ហើយយកជ័យជំនះឲ្យប្រកាសរាជឡើងទៅ final game បាទនៅពេលរង្វាន់សម្ដេចបាទគឺគឺគឺការប្រកួតគឺល្ងាចមិញប៉ុន្តែការប្រកួតហ្នឹងគឺ ដូចគ្នាអញ្ចឹងបាទដូចបឹងកេតមួយវិសាខាអញ្ចឹងវល់ហើយបាទកីឡាឋានបាទព្រោះភ្លៀងខ្លាំងដូចគ្នាដែរហើយផ្អាកប្រហែលដងដែរនិយាយមិញតែការប្រកួតគឺនៅតែលេងបានរហូតដល់ចប់ចុងចប់ដើមអញ្ចឹងជាចុងក្រោយយើងរកឃើញមួយក្រុមហើយដែលទៅឈរចាំបាទនៅរៀបដៃព្រាត់បាទគឺប្រកាសនេះស្វ័យរៀងអបអសាតោផងចំណែកឯវិសាខាជាមួយនឹងបឹងកេតរងចាំការប្រកួតបន្តនៅថ្ងៃស្អែកនេះម៉ោង3បាទម៉ោង3រសៀលនៅទឹកដីរបស់ក្រុមបាល់ទាត់បឹងកេត អរគុណច្រើនអរគុណអរគុណដល់ក្មួយៗអ្នកគ្រប់គ្រងបាទទាត់បាទពូមីងលោកតានិយាយបាទថ្ងៃស្អែកយើងនឹងជួបគ្នានៅកន្លែងឋានបឹងកេទាំងអស់គ្នាដើម្បីទស្សនាការប្រកួតបាទបញ្ចប់បាទលទ្ធផលអត់ទាន់ដឹងថាអ្នកណាឈ្នះអ្នកណាចាញ់អ្នកណាឡើងអ្នកណាធ្លាក់ទេពួកនៅសម